លោកប៉ាលោកប៉ាដែលធ្លាប់ស្ដីថាព្រៀមប្រដៅវាយផងជេរផងក៏ព្រមមិនចង់ឲ្យកូនក្នុងខ្លាំងក៏ប្រដៅឲ្យកូនខិតខំរៀនជោគចំណេះពេលដែលអត់អញទៅសង្ឃឹមទៅហែងបានជ្រៅជ្រះសុំម៉ែរុតរះធ្វើមិននឹងទៅរៀនឲ្យបានលឿនឯងកុំយកលេះដើម្បីទៅដើរលេងជាមួយនឹងភឿនសូមឲ្យកុំកុហកអញបើអញដឹងឯងត្រង់ខ្លួនអញធ្វើអីឯងអញមិនភ្លើឯងកុំមកលាក់បំ ខ្លួននៅការពីតូចកូនតែងតែគិតថាប៉ាមិនល្អពេលអត់ប៉ាទៅទើបដឹងជីវិតរូបកូននេះសែនត្រដរដូចជាចាប់បាត់សម្បុកលន់លេខគ្របស្លែងទៅត្រឹមកជីវភាពបាត់មេគ្រូសាធ្លាប់តែមានបាជាក្ររូបកូនដែលជុំចង់ឲ្យលោកប៉ាលោកធ្វើត្រឡប់ប៉ាមកវិញហើយតែភ្នាក់ដឹងខ្លួនបានត្រឹមតែយល់សោះនៅសល់តែរូបថតប៉ានៅតាំងពីលើសាសពគាត់រាងកាយលោកបាត់វិញ្ញាណកូនស្រែកឃ្លានលោកឪពុក Hello ប៉ា Hello ប៉ាលេងបាននេះជ័យទៀតហើយវាសំដីក៏នឹងលោកប៉ាលេងបានវាចាឆ្លងឆ្លើយប៉ាតកោនៅលើសមុទ្រ1លានគីឡូពីត្រៃតែក្តីសង្ឃឹមនិងក្តីប្រាថ្នាកូនមិនឲ្យប៉ាអស់សង្ឃឹមឡើយកូនស្រណំតាមដៃប៉ាដែលកូនធ្លាប់តែគេងប៉ាបំពេជ្រឿនជំរៀងឲ្យកូនលងលួទៅនឹងសំឡេងពេលដែលកូនចង់បានអីទាំងកក់គ្មានលុយម៉ាសេនកូនសុខចិត្តតែខ្ចីគេដើម្បីឲ្យកូនមិនដូចគេឯង មិនកំសាភាពលំបាករូបាមិនដែររៀថយខំប្រឹងញញឹមទាំងលោកទៀមទុកនៅពីខាងក្រោយវ័យលោកកាន់តែចំណាយសុខភាពក៏ទន់ខ្សោយយើប៉ាហូជាស្បៀងមិនជូនកូនឲ្យដល់ត្រៃ ចង់ហែកមេឃវេរុកមុខអ្នកណាជាព្រំលិខិត យកប៉ាខ្ញុំទៅធ្លាប់តែប្រឡាញ់ធ្លាប់តែនិបនិត គ្រូសាខ្ញុំធ្វើអីខុសទឹកអ្នកពងរត់គ្មានអាណិតកូនដោយដៃហៅលោកប៉ាសុំលោកប៉ាមកនៅចិត្តសូមគោរពកតញ្ញូកតាវេទិកាកូនប៉ាសានធំធំលើប្រទីពីហូប្រមាបើសិនជាគេមើងនេះប៉ាខ្ញុំសុកចិត្តឲ្យវាយក្បាលព្រោះតែខ្ញុំស្រឡាញ់ប៉ាគោរព ប៉ានិងគុណប៉ាសូមផ្លែផ្ដាំទៅដល់កុលបុត្រកុលធីតាសូមមេត្តាគោរពស្រឡាញ់ហើយកុំធ្វើបាបដល់ម៉ាក់ប៉ាកុំដល់ពេលលោកស្លាប់បាត់ហើយរាងកាយលោកចូលមកឆាទៅធ្វើបន់ឲ្យខ្មោចគាត់គឺវាគ្មាននៃខ្លឹមសារហេ gentlemen, please welcome to Mysteria on the Mix. Gentlemen, please welcome to Mr. Fia Sweet on the Mix. gentlemen, please welcome Mr. Kreya on the mix. Stir Your Melody. Australia and Mr. Tang on, on the mix. let's go បាទមិនមិនយូរវេរាល់ស្វែងការរំលឹកជាក្រិយាបាទអបនេះសូមនាំមិត្តភ័ក្តិរបស់អ្នកគ្នាសូមគំរាមជើងគ្នាបាទ the sky. Ladies and gentlemen, please welcome to Mr. Yuck on the. You know what? Ladies and gentlemen, please welcome to Mr. Young on the mix. gentlemen, please welcome to Mr. Young on the mix. <laughs> Welcome to Melody Mister, you're on the mix.

on the mix. please welcome to Melody Mister. You're on the mix. Mr. Yar on the mix. you on the mix. Welcome to Melody Mister, you're on the mix. on the mix. melody mister, you're on the mix. Welcome to Melody Mister, you're on the mix. on the mix. melody mister you're on the mix on the mix.